យើងប្រាប់តែគ្មានលុយសងក៏គេមិនជឿដែរស្អីមិនកូនសាខ្ញុំមិនអាចលេងលះជាមួយបងបានទេបើខ្ញុំលេងលះស្រីបបងគេសប្បាយចិត្តហើយវានឹងកាន់តែបានចិត្ត ប្តីខ្ញុំទេខ្ញុំសុំកូតម្នាក់នឹងមួយបានទេ ត្រូវតែខំថែរក្សាមើលថាទុកចិត្តទុកដាក់លើគាត់បន្តិចព្រោះមានសមាជិកថ្មីក្នុងពួកនេះ3ខែហើយបាទ ទេមិនអាចទេយើងមិនព្រមមនុស្សស្រីដែលបងភក្តីត្រូវផ្អែមល្ហែមគឺជាយើង យើងតែម្នាក់គត់យើងមិនអាចទ្រាំឲ្យមានក្តីសុខបានទេនាងមូលីកា ធ្វើការសិនណាចង់តនេបងជិះមើលថែពុនទៀតអញ្ចឹងមកទៅសិនណាពួកឯងប្រញាប់ជូនកូនទៅសាលារៀនមកណាបងសម្លាញ់ចាស្រងល្អណាស់បងសម្លាញ់កូនមកនិយាយម៉ាក់ទៅសាលាជំរាបលាម៉ាក់បាយបាយ ឯងទេឆាប់ចេញទៅវិញភ្លាមទៅភ្ញាក់ផ្អើម៉ែបង មនុស្សតាមិនខ្មោចណាបងមានការអីមករកពួកបងទាំងព្រលឹមបើសិនជាមករកប្តីបងបងគាត់ចេះធ្វើការបាត់ទេមានមករកអ្នកណា ក្រៅពីបងឯងមានតាអីបងឆាប់លេងលះទៅលេងលះ ហើយនេះខ្ញុំមានកូនជាមួយនឹងបងភក្តីថែមទាំងមានកូនប្រុសទៀតបងអូនឆាប់ទិញស្លៀមទៅទីនេះមិនស្វាគមន៍បងអូនទេនេះខ្ញុំខំនិយាយជាមួយនឹងបងតាមសម្រួលហើយណាបងចាប់លេងលះទៅបើបងអូនចង់តាក់តងប្តីរបស់បងក៏តាក់តងចុះចាប់ទុកថាកំដរប្តីរបស់បងដើម្បីកុំឲ្យមានស្រីក្រៅទៅ បងជប់ខ្វល់ហើយប្អូនចង់ធ្វើអីក៏ធ្វើចុះតែបងសូមបញ្ជាក់ប្អូនណា បងគ្មានថ្ងៃលែងលះជាមួយនឹងបងប្រាក់ក្តីក៏ព្រោះតែមនុស្សដូចអូនទេនេះខ្ញុំខំនិយាយជាមួយនឹងបង តាមសម្រួលហើយណាមិនក៏មិនចេះស្ដាប់គ្នាអញ្ចឹងមិននឹកស្មានថាមនុស្សស្រីដូចជាបង ក្បាលរឹងអញ្ចឹងសោះណែឯងនេះជួតឆ្នាំលើសមែនទេ យើងនឹងបំផ្លាញគ្រួសារឯងបងម៉ូនីកាដ៏សែនថ្លៃថ្នូរបើមិនខ្ទេចយើងគ្មានថ្ងៃបញ្ចប់យើងនឹងដំដាមបងភក្តីឲ្យបានតំណែងប្រពន្ធគឺមានតែយើងម្នាក់គត់អញឈប់សម័យទៅឈប់សម័យទាំងព្រឹកអញ្ចឹងទៅ ញ៉ាំចង់ធ្វើអ្វីហ្នឹងឆាប់ចេញទៅវិញភ្លាមទៅអីចង់ទៅណាទៅណាមិនបានទាំងអស់លែងប្តីទៅណាបើមិនចង់មានរឿងជាមួយនឹងយើងយើងអត់ចង់ខ្លាចជាធាតកោព្រឹសរឿងប្រុសទេណាឯងកុំបង្ខំយើងណាមានប្រពន្ធដើមនៅសែនថ្លៃធ្នោណែ ឈួតមែនតើណាត្រូវហើយយើងឈួតឈួតព្រោះស្រឡាញ់ប្តីឯងខ្លាំងពេកឯងអាចទ្រាំអាចទ្រាំឃើញគាត់នៅជាមួយនឹងយើងបានតែយើងឃើញគាត់នៅជាមួយនឹងឯងមិនបានទេឯងយល់អារម្មណ៍យើងអត់ថាយើងជឿចាប់ប៉ុណ្ណាពេលឃើញឯងនៅជាមួយនឹងគាត់ ច្រើនឯងឲ្យធ្លាក់ពីលើកាន់ចដាប្តីខ្ញុំទេខ្ញុំសុំកូតម្នាក់នឹងមួយបានទេ បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកា លើសពីភេសជ្ជៈបើកម្លាំងផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នក ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអានុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលស្អីលើនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិនរស់រវើងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេត Target Make Fresh កាន់តែស្រស់ស្រាយ កាន់តែជឿជាក់ នេះត្រៃចែកមានសរុបរបស់អត់រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន ប្តីខ្ញុំទេខ្ញុំសូមកត់ម្ដង ច្រើនឯងឲ្យធ្លាក់ពីលើកាន់ចដាបើឯងហ៊ានណាប្តីខ្ញុំនេះក៏លែងយកមនុស្សស្រីអាក្រក់ខោខើដូចជាឯងនេះតទៅទៀតដែរឯងនិយាយនេះនិយាយចង់ឲ្យយើងខ្លាចខ្លាចមិនហ៊ានធ្វើអីស្អែងមែនទេឯងគិតថាយើងខ្លាចមែនព្រោះសម្បល់នឹងសម្ដីឯងនិយាយមែនប៉ុណ្ណឹង ខ្ពស់ល្មមខ្ពស់នឹងលូតកូនឯងបានហើយ ដូនគេបងចឹងគឺមកពីអូននឹកបងខ្លាំងពេកបងត្រូវរកគ្រូទូធឲ្យអូនបងណាកាមិនអាចធ្វើចឹងអូមិននឹកស្មានថាស្រីបបងនេះវាសាហាវសាហាវដល់ថ្នាក់នឹងសោះតាមរករឿងអូនដល់ផ្ទះហើយនៅមកធ្វើអំពើបថោកទៀតបែបនេះទៀត បើបងចង់នឹងថាអូនជាអ្នកធ្វើឬក៏មិនមែនអ្នកធ្វើនោះបងអាចឆែកមើលកាមេរ៉ាបានណាដើម្បីកុំឲ្យមានអ្នកណាម្នាក់និយាយកុហក ការអីនិយាយមើលបងមនុស្សខ្លះនៅសម្បកកែល្អណាស់ក៏មិនប្រកាសថាចិត្តកណិតរបស់គេនឹងល្អដែរអាចមកកខ្វក់កថាបានដែរពួកយើងអត់អាចដឹងពីចិត្តគំនិតរបស់គេថ្ងៃនេះអូនចង់និយាយជាមួយបងបានដាច់សាច់គ្នាឲ្យហើយពួកអូនប៉ះជាធន់ជាមួយនឹងស្រីបងបងខ្លាំងណាស់ក៏ប្រាប់បងថាណៃចង់លែងលះគ្នាបើបងឯងគិតថា ស្រីម្នាក់នឹងគេមានតម្លៃជាងខ្ញុំហើយនឹងកូនបងអាចជ្រើគេបានខ្ញុំសុកចិត្តសញ្ញាលៃលាយបងបងគាត់ទៅយកឯងបើបែងយកខ្ញុំបែងត្រូវតែដោះស្រាយជាមួយនឹងស្រីចិត្តកំណាយម្នាក់នោះឲ្យដាច់ស្រេចគ្នាហើយតែបើសិនជាបងនៅតែតតងជាមួយយើងទៀតអូនក៏មានត្រូវពាក្យនិយាយដែរមានពាក្យថា ចាប់គ្នាតែប៉ុណ្ណឹងខ្ញុំសម្រេចចិត្តត្រូវហើយអូនណាជាមនុស្សស្រីដែលគ្មានចេះ ធ្វើស្អីទាំងអស់តាមពីខ្ញុំស្គាល់មកមានតែបញ្ហា សុំតលុយខ្ញុំអស់តលុយមិនអាចបង្កើតគម្រោងសាងសង់ថ្មីនាងចេះតែធ្វើរឿងអបប្រយោជន៍បើខ្ញុំដោះដៃចោលណាទៅក៏គ្មានបញ្ហាអីកើតឡើងដែរ នេះបងកំពុងធ្វើអីខានតែមួយអូនចិត្តមួយអាទិត្យឯនេះតែទៅក៏មិនលើកទៀតអូនយកកូនចេញទៅអូនស្រឡាញ់ក្មេងខ្លាំងណាស់បងស្រឡាញ់នេះគេជាកូនយើងដល់2នាក់ណាអូនអត់ហ៊ានដាច់ចិត្តយកកូនចេញទេ យកកូនចេញនេះនេះបងចាប់ស្រឡាញ់កូនទៀតហើយឯងក្រែងពីដបងបងប្រាប់ថាស្រឡាញ់កូនប្រុសហើយរំភើបជាមួយនឹងកូនមិនឥឡូវសុកសុកបងក៏ចង់ឲ្យអូនយកកូនចេញ បងឃើញពេលញ៉ៃមកអូនច្រើនទេបងរវល់ខ្លាំងណាអូនប្រចាំយកកូនចេញហើយបើចង់ឲ្យបងនៅ តាក់ទងជាមួយអូនតទៀតបងនេះបងដាច់ចិត្តមែនទេចាំបងផ្ញើលុយឲ្យ កាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលស្អីលើនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើ ស្មានជីវិនរស់រវើងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេត Colgate Max Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចែកមានសរុបរបស់អត់ដល់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានប្តីខ្ញុំទេខ្ញុំសូមកត់ម្នាក់ បងហ៊ានពេលញ៉ៃមកអូនច្រើនទេបងរវល់ខ្លាំងណាអូនប្រចាំយកកូនចេញហើយបើចង់ឲ្យបងនៅ តាក់ទងជាមួយអូនតទៀតបងនេះបងដាច់ចិត្តមែនទេចាំបងផ្ញើលុយឲ្យ មែនជាអ្នកចាញ់ខ្ញុំគ្មានថ្ងៃចាញ់ងាយងាយទេ កូនយើងទាំងពីរនេះហើយជាកូនដំបងទៀតអត់អត់ព្រមយកកូនចេញទេណាលុយដំបងវេចូលកងអូនណាពីសន្មតអូនអាចយកកូនចេញបានទេអត់ទេណាអូនអត់ព្រមយកកូនចេញទេណាលើកនេះអូនសុំបងបងណាអូនអត់ព្រមយកកូនយើងទាំងពីរអ្នកចេញទេ បងចង់ឲ្យអូនធ្វើអីក៏អូនព្រមដែរណាបើអូនមិនប្រញាប់យកកូនចេញទេកុំមកជុំមកបងឲ្យសោះ មកមែនក្ដីអត់ទេយើងគ្មានថ្ងៃឯងដកដៃចេញពីយើងទេគ្មានថ្ងៃទេ ឡូអាឡូអ្នកអូនអ្នកអូនណាខានសងលុយចាយ2ខែហើយណាបើសិនជាខែនេះមិនសងទេប្រយ័ត្នប្រយែងខ្លួនណាសារនេះហាអាចនឹងធ្ងន់ជាងសារមុនទៀត ចូលកងអ៊ំផងណាផ្ញើមកឥឡូវមកណានេះអូនត្រូវការលុយបន្តណាបងបើគ្មានលុយទេអូននឹងស្លាប់មិនខាននេះបងមានលឺអូននិយាយអត់បើបងមកផ្ញើលុយឲ្យអូនទេណាអូននឹងស្លាប់ឲ្យបងមើលហើយអូននឹងលេបថ្នាំសម្រាប់ខ្លួន ធីនេះទេទើបធ្វើឲ្យបងមករកអូនបាន ក៏មិនព្រមមកនេះខ្ញុំស្លាប់កលែងមានអ្នកមកដែរមែនទេអភក្តី ឆ្កែសុតឯងកំពុងតែបង្ខំយើងឲ្យខ្លាចទៅជាមនុស្សឈុតមែនតែនហើយនេះឯងហ៊ានដកដៃចេញពីយើងមិនរវល់មើលក្បាលយើង ចង់ងាប់ក៏ឯងលែងខ្វល់អញ្ចឹងហ៎ឯងច្រឡំធំហើយ ស្រីផ្សេងអាចចាប់ត្រឹមនឹងបាន តែយើងអត់ព្រមចាប់ត្រឹមនឹង គ្មានថ្ងៃចប់ដល់ងាយងាយឯងមើលស្រាលយើងពេកហើយនេះអ្នកនាងអត់តន់ជាសះស្បើយទេណាអ្នកនាងនៅមានជាតិថ្នាំនៅក្នុងខ្លួននៅឡើយទេខ្ញុំខ្វល់ ដីខ្ញុំទេខ្ញុំសុំកូតម្នាក់នឹងមួយបានទេបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលស្អីលើនេះ អូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិនរស់រវើងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត Target Make Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចាច់មានសរុបរបស់អត់ណាប់ដល់ឡើង ព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានប្តីខ្ញុំទេខ្ញុំសូមកត់ម្ដង នេះអ្នកនាងអត់ទាន់ជាសះស្បើយទេណាអ្នកនាងនៅមាន ជាតិថ្នាំនៅក្នុងខ្លួននៅឡើយទេខ្ញុំខ្វល់អ្នកនាងអ្នកនាងត្រូវតែសម្រាកសិនបើសិនជាចង់ចេញតលតែរងចាំ3ម៉ោងទៀតទើបអាចចេញបានយើងធ្វើស្អីក៏បានដែរយើងខំហើយក៏មិនចេះអ្នកនាងអ្នកនាងធ្វើស្អីណាអ្នកនាង នក៏បានដែរណាអត់ទេកូនចង់ឲ្យប៉ាបញ្ចុកកូនវិញកូនសាចិត្តមានប្អូនសាយកាន់ស្អែកអីនេះមកធ្វើជាតែកូនបើអីណាងងក់ដាក់ប៉ាប៉ាឯណាតិចពេលមានប្អូនចំណាយប្អូនទៀតទៅតើនៅធ្វើជារកូនបើបានកូនថាហើយអីតែបើពេលកូនមានប្អូនណាកូននឹងធ្វើជាបងស្រីដែលល្អ បងស្រីដ៏ល្អគឺត្រូវចេះស្រឡាញ់ប្អូនចេះមើលថែប្អូនទើបគេហៅថាបងស្រីល្អនេះណាប៉ាកូនចង់ដឹងថាអូនកូនស្រីឬក៏ផងកូនស្រីម៉ាក់អើយកូនស្រីម៉ាក់នេះប្អូនតើតែ4ខែកន្លះនៅឡើយទេម៉ាក់ប៉ុណ្ណឹងអត់ទាន់ឃើញទេកូនរងចាំបន្តិចទៀតណាតែកូនចង់ដឹង ក៏បងមិនលើកទៅជាមនុស្សមិនសំខាន់មានតែអូននិងកូនទេដែលសំខាន់ បងចង់មានពេលវេលាខ្លះសម្រាប់អូននិងកូនឲ្យបានច្រើន ត់ទៅណានាងនាងជាភ្ញៀវដែលបានណាត់ជួបលោកប្រុសដើម្បីជួបបន្ទប់មែនអត់គាត់នៅគាត់លវចេញនៅក្រៅបើណានាងមានការអីអាចប្រាប់ទៅទៅឆាប់ចេញទៅយើងទៅការជួបបងប្រាក់ដីបានយើងព្រមចេញចេញទៅសង្ស័យឈួតទេ នាំប្រពន្ធកូនទៅលំហែគូក្បាលបែបធម្មជាតិដើម្បីឲ្យកូនក្នុងពោះកាត់មកឆ្លាតកាត់តាមប៉ាម៉ាក់អត់ទេយើងមិនគប់ចោលទេស្ដាយណាស់នេះបងប្រាក់ដីតែថ្ងៃយើងបើយើងគប់ចោលគាត់ប្រកាសជាអត់ទិញអីយើងទៀតហើយអត់ទេ បំផ្លាញគ្រួសារឯងបំផ្លាញឯងគឺជាក្តីសុខរបស់យើង Thank you. នឹងហើយឯងនៅមើលមិនឃើញក្បែរយើងទៀតទេចុងក្រោយខ្ញុំមានសល់អីខ្លះចុងក្រោយចុងក្រោយអញចាប់ទុកយើងគ្រាន់តែឆ្កែកែស៊ីតែអញខ្ពើមើលមុខអញទុកក្បែរយើងស្ដាយសំណងចឹងហ៎ បានភក្តីឯងណាគ្មានមួយណាបានឯងដែរអារបងចង្រៃសំបីកឯងក៏វាគួរឲ្យស្អប់ដើមចាឯងដែរ ណាបងណាអូនទៅដើមប្តីខ្ញុំហើយនៅមានមុខមកសុំបងឲ្យខ្ញុំជួយទៀតឯងលោកបងសំឡាញ់បើសិនជាបងជីមកតាមផ្លូវឃើញមានលៀហាចាំជួយទិញឲ្យអូនផងណាអូនមានអារម្មណ៍ថាដូចជាខ្លួនដល់ហើយចាំបងទិញឲ្យដល់ហើយលើលោកឯងផែមានតែឯងមួយទេមិនទៅពីឯងកាត់អីមកជេរខ្ញុំអញ្ចឹងមកលឿនសុំចិត្តតែតានេះ សូមទោសផងណាបងជាទីគោរពសក្ការៈបូជាម្ដងនេះខ្ញុំមកការជាលក្ខណៈទ្រង់ទ្រាយធំណាសូមទោសផងដែលទុកឲ្យបងរស់រៀនមានជីវិតយូរអូខ្ញុំអូបូក៏បាន ប្តីឡើយស្រលាញ់ប្តីខ្ញុំគាត់ប្តីខ្ញុំទេគុំដនដើមស្នេហ៍មុខស្អាតតែមិនដេញឆ្ងាញ់ប្តីខ្ញុំ ប្តីខ្ញុំទេសូមនាងដងខ្លួនចេញ